តាវ៉ាន់ចៅរៀបចំខ្លួនហើយហ្នឹងហើយចាតាវ៉ាន់ជូនបើទៅរៀនបើខ្លាចទៅយឺតណាស់តាវ៉ាន់អឺទៅចាតោះនេះមកចាណា គាត់តាវ៉ាន់អត់លុយផងអត់មានគិតពីខ្លួនឯងហើយមនុស្សកាចដូចតាវ៉ាន់ចឹងចឹងខ្វែងរួចដែរណាហេទៅភ្នែកឯងហ្នឹងហ៎មិនក៏ប្រកែខាងទើសគេមែនរឿងគេនេះតែសពថ្ងៃទៅបើសិនឯងប្រកែធ្វើការងារដូចទើសគេអញ្ចឹងណាមិនដឹងជីវិតឯងហ្នឹងប្រហែលចុះហោះឡើងលើដូចពេកប៉ោងដាច់ខ្សែអញ្ចឹងតើទៅដាច់មែនក៏បាយវាធ្លាយធ្លាក់ដែរចង់ឲ្យវាជាប់នៅហ្នឹងហើយខ្ញុំឆ្ងល់តែឯងដល់នេះឲ្យអំបិលទៅរៀនតែជួយរៀនជាប់ទៅមកកោអំបិលដែរហ្នឹងអី ខ្ញុំហ្នឹងឲ្យចៅខ្ញុំហ្នឹងមកកោអំបិលដូចពួកឯងចឹងអើយតាយតាឲ្យរៀនដល់ណាភ្លើងចគានៅភ្លើងចគាហ្នឹងហើយវាស្នាពួកអ្នកកោអំបិលដូចពួកខ្ញុំហ្នឹងវាតាឆ្ងាយអំបិលណាគឺជាពលឺពលឺដែលមិនចាប់បាច់មានអីមកអុចកំភ្លឺទេអើយពលឺនេះតែយើងមើលឃើញគឺចេញពីខ្លួននាងហើយជាពលឺចេញពីភាពតស៊ូណាយល់ទេហើយឯងត្រូវចាំផង ឯងយកធ្វើការនេះកាយអំបិលកោអំបិលនេះរាប់ឆ្នាំមកហើយឯងអត់យល់ពីរបៀបធ្វើអំបិលទេហើយបើសិនជាឯងយល់ពីរបៀបធ្វើអំបិលឯងនឹងយល់ថាអំបិលចៅយើងនោះចេញពលឺពីណាហ៎អាណាបានទេតោះចៅចោះទៅរៀនបាយពូអូយមិនបាច់ទេបាច់បាយទេ